តាធម្មជាតិជាមនុស្សបើចូលចិត្តអាអាសរសើរពេកអត់ចូលចិត្តអារិះគន់ហ្នឹងអត់សូវល្អទេញាតិអូនជឿទេទៅណាគេសរសើរទៅណាគេសរសើរទៅណាគេសរសើរហេងសុយឈួតថ្ងៃក្រោយឈួតងាប់អាគេសរសើរហ្នឹងហ្មងឈួតហ្មងព្រោះសរសើរពេកតើតែគេរិះគន់ខឹងខឹងទីណាត់ទីណែង ខឹងគ្មានទទួលយកអាកំហុសដែលគេរិះគន់អញ្ចឹងបានលោកអាចារ្យឆាំងកានគាត់ថា បើគេសរសើរលើកដំកើងកុំអញឹតញើងគិតតែក្រាន់គួខំគិតគូធ្វើឲ្យតាន់ក្រែងភ័ន្តស្មារតីដើរខុសផ្លូវឃើញទេញោមបើគេនិន្ទាកំអាលក្រោតណាច្រឡោតតោតទុំមុខកញើគួខំកែខ្លួន តែងតម្រូវក្រែងដើរចំផ្លូវមានប្រយោជន៍ប៉ុន្តែមនុស្សយើងអាគេសរសើរចូលអាគេនិន្ទាខឹងជឿឯងញោមជឿថាមានចឹងទេជឿទេជឿបានទេជឿទាំងអស់គ្នាហ្នឹងបើមិនជឿស្មាមកហ្នឹងជឿទាំងអស់គ្នាហ្នឹងបើគេសរសើរចូលចិត្ត អូខ្ញុំសบายចិត្តគាត់ណាគាត់ល្អណា ស្មាល្អរឿងអីគាត់នឹងសរសើរគាត់នឹងរហូតនោះបានល្អណាស់គេនិន្ទាខឹងតែមនុស្សរស់នៅ ក្នុងផែនដីនេះគេចអត់ផុតទេរឿងសរសើរហើយនិន្ទាណាញោមណាធ្វើម៉េចក៏ដោយសំបីតែព្រះសម្មាសម្ពុទ្ធក៏គង់មានគេនិន្ទាដែរពុទ្ធណាញាតិញោមស្គាល់ពុទ្ធទេ នោះគង់ហើយនោះពពុតណាសំបីពពុតគង់តែមានគេនិន្ទាញាតិញោមដឹងឯងកាលនោះព្រះអង្គនិមន្តទៅបិណ្ឌបាតនៅនឹងកោសំពី នាងមេកន្តយានោះជួលមនុស្សឲ្យជេរព្រះ គ្រប់ផ្លូវទាំងអស់ឲ្យតែមុនបិណ្ឌបាតផ្លូវណាក៏ជេរផ្លូវណាក៏ជេរអនន្តព្រះអង្គហ្នឹងដូចមិនបាច់មុនទៅមុខទៀតទេគេជេរណា ហើយព្រះអង្គសួរថាមនាលអនន្តបើគេជេរអញ្ចឹងទៅណាហេគិតទៅផ្លូវផ្សេងទៀតទៅព្រះអង្គព្រះអង្គសួរថាចុះបើសិនជាទៅផ្លូវផ្សេងគេជេរទៀតទៅណាហេដូរក្រុងហ្មងទៅរកបិណ្ឌបាតក្រុងផ្សេងចុះបើទៅអាក្រុងផ្សេងគេជេរទៀតគិតតែម៉េចទៅណាឃើញទេញោមចឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ថាមនាលអនន្តអតិកលទាំងឡាយដែលកើតចំពោះតថាគតអត់បានយូរទេយ៉ាងច្រើនមួយអាទិត្យអស់ហើយឃើញទេញោម និងព្រះអង្គផងហើយយើងនេះមិនមែនព្រះអង្គទេមនុស្សធម្មតាផងមែនទេញោមចឹងរឿងគេជេររឿងអីហ្នឹងវាធម្មតាដែរតែលោកក៏គេជេរដែរទៅភ័យអីរឿងប៉ុណ្ណឹងនោះ មែនទេញោមណាប្រហែលព្រះគេជេរដែរយើងលោកមិនទៅឪព្រះឯណា កូនព្រះតែជេរដូចគ្នាអញ្ចឹងมันអាចកិច្ចផុតអាពាកគេជេរនិងពាកគេសរសើរទេ គេហៅថាមនុស្សនៅ ជាមួយលោកធម៌អ្នកនំស្គាល់លោកធម៌ទេលោកធម៌ធម៌របស់លោកអញ្ចឹងឯងញោមលោកធម៌ធម៌របស់លោកប៉ុន្តែរបស់លោកនេះមិនមែនតែលោកមិនអង្គ4អង្គនឹងទេរបស់លោកនេះលោកញោមនឹងដែរនឹងលោក អាត្មាលោក សង្ឃហើយញោមលោកញោមណារៀងចាស់ប្រុសទៅហៅលោកតា យាយណារៀងចាស់តិចគេហៅលោកដែរលោកយាយហើយដល់រៀងប្រុសហ្នឹងរៀងស្ដុកស្ដំទេលោកប្រុសហើយដល់ស្រីហ្នឹងរៀងមើលដល់ដូចរៀងមានឋានៈមុខមាត់ទេដែរលោកស្រីហីអត់ចឹងម៉េចលោកស្រីញោមមកស្គាល់អូលោកស្រីណែលោកស្រីអាហ្នឹងអ្នកបំពេញនិយាយលោកស្រីបើអ្នកតកែវដល់អាត្មាលោកជ្រៃអាហ្នឹងអ្នកតកែវ អ្នកកែវស្រុកខ្មែរលោកជ្រៃជ្រៃជ្រៃនៅស្រុកជ្រែទៅចូលជ្រៅក្នុងជ្រែហើយគេទិញជ្រែផឹកគេដែរអញ្ចឹងមកមករ៉ាត់របស់គេទាំងអស់អញ្ចឹងបាទនឹងតកែវញោមតកែវអញ្ចឹងនិយាយអញ្ចឹងបាទយ៉ាងហ្នឹងអញ្ចឹងបើនិយាយពីលោកធោលោកកធោធោរបស់លោកអញ្ចឹងលោកមិនមែនតែអាត្មាទេលោករបស់ញាតិញោមទាំងអស់គ្នាចឹងលោកបានន័យថាយ៉ាងម៉េចលោដាក់សារោអង្គលោកកៈប្រែថាវិនិច្ឆ័យ ញោមវិន័យធរនេះធររបស់អ្នកវិន័យតានិយាយខ្លីទៅធរ8យ៉ាងធររបស់អ្នកវិន័យមានលៀបអត់លៀបមានយោះអត់យោះសរសើរនិន្ទាសក់ទុក8ហ្នឹងធររបស់អ្នកវិន័យញោមញោមនិយាយឲ្យខ្លីធររបស់អ្នកវិន័យអញ្ចឹងធររបស់អ្នកវិន័យមាន8មិនមែនមាន8មាន8 8ហ្នឹងតកែវមាន8 8 ទី1គឺមានលៀបវាគូជាមួយនឹងទី2អត់លៀបមែនទេញោមមានលៀបអញឹមអខិបខប់អូសបោមានអាណាដល់អញទេបើថាមានលៀបមានអញថ្ងៃណាអត់មានលៀបមុខដូចកញ្ចងបាញ់មុខឲ្យទៅយំយំអត់លៀបញោមស្អីក៏អត់ស្អីក៏អត់នោះពិបាកចិត្តអាមុខហ្នឹងមិនសូវប្រមាណទេវាក្រំមកក្នុងហ្នឹង ហើយដល់មានកម្មវិធីត្រូវទៅសើចសបាយអត់សូវសបាយសើចទេបើសើចវាដូចអត់ចេញពីក្នុងនឹងមកអូសើចវាវាចេញពីកេះហើយទៅមុខជូរទៅវិញអាហ្នឹងអត់មានលៀបទេអញ្ចឹងមានលៀបវាគូជាមួយហ្នឹងអត់លៀបមែនទេញោមណាមានយោះគូជាមួយអត់យោះទី4ណា4ណាមិញមានលៀបអត់លៀប2មានយោះអត់យោះ4 4ណាខេ4មានយោះ សបាយសបាយអូបានឡើងបនស័កផឹកឯងចង់ផ្កាប់មុខជប់លៀងផឹកអូផឹកនោះផឹកតែលពេលគេដកសាក់ចេញផឹកដែរអីគេទៅអាស័យក៏អត់ខុសពីផឹកញោមអាតឡើងបនស័កក៏ផឹកអាអត់មានបនស័កគេដកចោលក៏ផឹកហើយដល់ពេលមានបនស័កនិយាយពីលុយមកលុយមិនបាច់ទេ ចឹងបានអាត្មាជួបអ្នកធំមួយនៅស្រុកខ្មែរយើងណាយងគាត់ថាមានយុះដោយកណានេះណាកណាសបាយធម្មតាទេប៉ុន្តែបើគេដកយុះចេញក៏កណាធម្មតាដែរគាត់ថាមានអ្នកខ្លះនេះគាត់និយាយចាគាត់អ្នកធំដែរបើមិនបាច់ប្រាប់ឈ្មោះទេគាត់ថាមានអ្នកខ្លះបានយុះមកសបាយស្រាប់តែគេដកយុះចេញធ្វើឯងនឹងទៅកើតទុកធ្វើមើលទៅយុះហ្នឹងកើតមកបានមកអានឹងត្មងចឹងអីស្ដាប់គាត់និយាយត្រឹមត្រូវតាញោម មែនទេញោមមែនទេញោមអីចុះញោមម៉ែម៉ាអ្នកនោះក៏លាក់សម្បើមម៉ែអូអញមកនេះតិចតិចចង់ដាច់ខ្យល់ហ្នឹងក៏លាក់ម្លឹងម្លឹងមកពីមែលប៊នមកគិតតែសួរគេសួរឯងដែរញោមនៅស៊ីដនីក្តៅគួសមជាងមែលប៊នហ្នឹងគ្រាន់ជាងមែលប៊នមានគ្រាន់ឯណាតិចយើងនោះទៀតអើតាំងព្រឹកភ្លៀងរហូត ចឹងមកម៉ាក់ម៉ាហ្នឹងហៅចង្រៃចឹងបើបើបើដូចស្ដាប់ដូចគាត់និយាយមិញណាល្អព្រោះយុសស័កនេះគាត់មិនមែនកើតមកយកយុសនឹងមកទេមែនទេញោមមែនមែនហើយដល់ហើយពេលគេដកទៅវិញរឿងអីទៅបាក់ចិត្តបាក់ទេពិបាកចិត្តបាក់បាក់ហ្នឹងកែវទៀតបើគេដកទៅវិញរឿងអីទៅពិបាកចិត្តមែនទេញោមព្រោះអាហ្នឹងកើតមិនយកអាហ្នឹងមកឯណា ណែងដកក៏ដកទៅទៅដល់អាត្រេតគេដកទៅហើយធ្វើអីធ្វើទៀតទៅតែវាមិនអញ្ចឹងវានៅចំអាលោកហ្នឹងណាលោកកធរហ្នឹងណាធរដែលវិនិច្ឆ័យហ្នឹងវានៅអាកន្លែងហ្នឹងណាញោមអញ្ចឹងមានយោសបាយអត់យោកើតទុកមែនទេញោមណោះ4ណាអ6 7អ5 6សរសើរនិន្ទា6ឃើញទេញោមសរសើរនិន្ទាវាគូគ្នាដូចខ្មែរនិយាយខាងដើមថា ទេវតាដឹងតែពីកន្លែងប្រសើរទេ38មង្គលហ្នឹង ដឹងតែពីប្រសើរទេ ការជួបជុំគ្នាធ្វើអំពើល្អជាមង្គលដល់អូតដំការសង្គ្រោះញាតជាមង្គលដល់អូតដំឃើញទេយោការចែកទានជាមង្គលដល់អូតដំឬតែមង្គល តែអត់ដឹងអាកន្លែងវិនិច្ឆ័យបានសួររឿងវិនិច្ឆ័យទេវតាដឹងខ្លួនមុន យើងឯងដឹងក្រោយញោមអើយ ទៅមិនដឹងក្រោយទេយើងនេះនោះចឹងវានៅអា2ហ្នឹងមួយគ្នាណាទី5ឬ6ហ្នឹងសរសើរនិន្ទាសរសើរនិន្ទាតែបើគេសរសើរជោជោអត់អត់ឃ្លានបាយមែនគ្រូឲ្យតែរសើរអត់ឃ្លានបាយហើយបើបើបើចំអាពេលធ្វើខ្លួនហើយអូអោះទាស់មក អាកញ្ចក់នៅពីមុខហ្នឹងគេទៅចុះបងឯងសំម៉េះហើយបើដាក់ម៉ូតហ្នឹងមកអោបងឯងនេះនេះ52ណាប៉ិនមើលមកផ្លេតច្រឡំ28ណែបើគេថាអញ្ចឹងមុខកញ្ចក់ហ្នឹងដើរចង់5 10ជុំទៀតអីចឹងមែនទេមើលមើលជួយជួយមើលចឹងមែនទេណាញោមណាណាញោមណាប៉ិនមែននៅស៊ីដនីណា គាត់នឹងនៅស្រុកយើងកណោអេបើអ្នកស៊ីដនីមិនអញ្ចឹងឯងមើលទៅតែដល់ពេលគេសរសើរចូលហើយដល់ធ្វើខ្លួនស្អាតណាយោមចំណាំមើលទៅមង្គលការទៅអីណាក៏ដោយអ្នកដែលធ្វើខ្លួនស្អាតលាបក្រែមស្អាតធ្វើឲ្យស្អាតហូបអត់សូវបានគេទេបើយើងយកអាចិន័យយកមកញ៉ាំមកនេះនេះវាខ្លាចជ្រះក្រែមឡើយនេះនៅនៅនៅទៀតទេហើយ ហើយទៅយកអាអាអាกระดาษមើលផ្ដៀអូខ្លាចប្រឡាអានោះខ្ញុំខ្លាចជ្រះអានោះមែនទេខ្ញុំណោះនៅផ្ដិតបន្តិចបន្តិចហ្នឹងហើយចាំអាសម័យ live Facebook ទៀតញោមអុយញ៉ាំនឹងបដាគេដាក់ live នៅមុខបដា នេះដល់គិតដល់សពសោះដូចឈួតចឹងមែនទេញោមណោះហើយបើគេថាហីបងចុកខោអាវម៉ូតបងឯងហ្នឹងកាត់នៅណាក៏ស្អាតម៉ែអូគូខ្ញុំខ្ញុំខ្ញុំខ្ញុំកាត់នៅណោះតាគេសរសើរចឹងនិយាយពីជោឆាប់ឆាប់ប្រាប់គេហើយបើគេថាអីចុះបងឯងធ្វើខ្លួនអត់មានមើលអាយុទេ 50ម៉ានហើយខ្ញុំ54នេះធ្វើខ្លួនធ្វើមើល8 10នោះមុខអត់ស្អាតទេមុខដូចព្រាយធ្វើអញ្ចឹងឈប់និយាយរកឯងមួយបែនចោលមួយណែណែញោមណោះណែញោមណោះចឹងបានថ្មថាសរសើរហើយនិន្ទានឹងវានៅជាមួយ គ្នានឹងណាញោមហើយមនុស្សយើងដល់ច្រើន ចូលចិត្តសរសើររឿងនិន្ទាអត់សូវចូលចិត្តទេប៉ុន្តែ បើ តាំងចិត្តតែនៅក្នុងមនុស្សលោកហ្នឹងណា ត្រូវទទួលយកទាំងពីរបានល្អមែនទេញោមណោះពេលខ្លះការរិះគន់គឺជាការស្ថាបនាដល់យើងមែនទេញោមស្មានមិនសូវខ្វល់រឿងគេគេគេសរសើរក៏មិនសូវខ្វល់រឿងគេនិន្ទាដែរព្រោះអីឲ្យតែគេនិន្ទាស្មានចាប់ដើមមើលកំហុសខ្លួនឯងនេះជាទម្លាប់របស់ស្មាហ្នឹងអ្នកដែលគុណឯងទេសនាអញ្ចឹងអត់ត្រូវទេណាសួរតែម៉េចបានត្រូវញោមណែត្រូវថាអញ្ចឹងចេះស្មាយកមកគិតអីបែបចឹងមែន ណែដឹកគុណឯងទេសនាកណាព្រោះអើយព្រោះអូយចុះទេសព្រោះម្លេះកាលពីមុនមើលតែស្ដាប់តែតាមវិទ្យុមិនដែលឃើញមុខងាប់ឲ្យឃើញមុខស្មាចាស់ដូច18ហ្នឹងគេមកបញ្ចូលថែមមកយើងបួសថែមមកឲ្យនៅយូរទេនោះហ្នឹងហើយបែបដឹងថាលោកជួនកាកដាហ្នឹងចូលតែមកទៅសែបួសថែមទៀតហ្នឹងហើយហើយដល់អាត្មាក៏គិតញោមម៉ែ តែវាព្រោះវាព្រោះបានថាបើឲ្យដូច8 10ទៅខុសតទេណាយំអញ្ចឹងអាគេសរសើរក៏វារឿងមួយបែបអាគេនិន្ទាក៏រឿងបែបប៉ុន្តែរឿងនេះវានៅជាមួយយើងទាំងអស់គ្នា មែនទេញោមណោះណាញោមណាហើយបើសិនតែគេដេកគុណអ្នកដេកគុណណា លោកអញ្ចឹងណាអ្នកដេកគុណត្រូវត្រូវធ្វើអញ្ចែធ្វើអញ្ចែធ្វើអញ្ចែបានវាត្រូវណា យើងយកមកគិតអូមែនយើងលោកសង្ឃ មិនត្រូវអីមកបញ្ញារបស់របរអត់ប្រយោជន៍មែនទេញោមហ្នឹងហើយយើងលោកសង្ឃវាត្រូវដូចគេថាអញ្ចឹងមែនចាប់ដើមឆ្នៃអាហ្នឹងឲ្យវាឲ្យវាបាត់ទៅអាហ្នឹងល្អទទួលស្គាល់ប៉ុន្តែបើសិនតែគេរិះគន់មិនទទួលស្គាល់ធ្វើមើលឯងនោះបណ្ឌិតពហុសោតមែនអាហ្នឹងអត់ផេះហើយមែនទេញោមអត់ផេះហើយគ្មានពេលកែកុនទេចឹងបានលោកតាឆាំងកានគាត់ថាបើគេរិះគន់កុំឲ្យក្រោតណាច្រឡោតតតុងមុខកញ្ញើ គួរខំកែខ្លួនតែងតម្រូវក្រែងដើរចំផ្លូវមានប្រយោជន៍អញ្ចឹងបើគេរិះគន់កុំក្រោតគេឲ្យញឹមហើយអរគុណគេអរគុណហើយបងបាននិយាយត្រង់ត្រង់ណាខ្ញុំចូលចិត្តអញ្ចឹងអានិយាយត្រង់ត្រង់បើថាអត់ស្អាតប្រើអត់ស្អាតចឹងហ្មងមកក៏មករបៀបមុខដូចព្រីតែឯងដូចបវរកញ្ញាមែនទេញោមណានឹងនិយាយចឹងចឹងបានសំណុកកែកុនយើងដូចគ្នាអញ្ចឹងអញ្ចឹងបានអាត្មាថាទី5ទី6នេះជាធររបស់ញាតិញោមនិងធររបស់អាត្មាណាញោមណា ទី5 5ទេទី7 8គឺសុខហើយនឹងទុក្ខនៅជាមួយគ្នាទេនៅសុខសុខសបាយសបាយចេញពីនឹងទៅកើតទុក្ខក៏មានមែនទេញោមណោះឥឡូវហ្នឹងគ្រាន់ថាថ្ងៃនេះអីហ្នឹងគេចាប់ផ្ដើមទៅស្រុកអស់ហើយនៅស្រុកខ្មែរយើងណាញោមទៅពីពេញទៅពីតា ពីណាទៅរកស្រុកទៅអីអស់ហើយសបាយលែងនិយាយហើយ ហើយចាំមើលទៅបដើហ្នឹងម៉ូតូគេមួយហ្នឹងគេដាក់3កេះត្រួតគ្នាដល់មើលផ្លូវអត់ខំឃើញហ្នឹងគេដាក់យកទៅសម្រាប់ជូនម៉ែឪគាត់នៅផ្ទះនោះណាញោមបើបើគ្មានបានមិនបានទេបាទគ្នាគាត់ហ្នឹងឯងលិចលិចប៉ុណ្ណឹងអញ្ចឹងអាសបាយហ្នឹងប្រយ័ត្នទៅជារឿងមួយកើតទុកព្រោះសបាយហើយនឹងទុកនេះ ច្រើនតែពាក្យចាស់ថាសបាយคลายទុកមែនទេញោមណោះណាញោមណោះយល់ទេណែស្លឹកខ្លាអញ្ចឹងឯង ព្រោះពេលខ្លះម៉ែឪគាត់តន្ទឹងរងចាំ នេះសម្រាប់នៅញាតិញោមនៅឯស្រុកខ្មែរតន្ទឹងរងចាំណាស់មួយឆ្នាំទៅមួយឆ្នាំគ្មាន បានជួបជុំកូនទេឬតបន់ជុំបិណ្ឌកូននៅ ឆ្ងាយតន្ទឹងរងចាំគេថាថ្ងៃសៅរ៍ល្ងាចថ្ងៃសុក្រគេឲ្យឈប់ហើយអញ្ចឹងថ្ងៃហ្នឹងថ្ងៃសុក្រល្ងាចឈប់ហើយចាំមើលផ្លូវអញនឹងបាន ជួបជុំកូនណាព្រោះបើកូន5នាក់ម្នាក់តែ50000ក៏វាគង់គ្រប់ទឹកដែរ មែនទេញោមណោះហើយកូន5នាក់ម្នាក់5ម៉ឺនណាកូនប្រសា5ទៀតវាឡើងម្នាក់10ហើយ10 10ម៉ឺន5 10 10ម៉ែនោះមក15ដងវាឡើង50ម៉ឺនណាម៉ែនេះញោមណោះចេះញឹមសបាយចេះបន់ឲ្យមកដល់តែគេមកក៏គិតយប់ហើយបែរគេមិនជូនហើយបែរចាំស្អែកថ្ងៃសៅរ៍ហើយមើលទៅយ៉ាងណាស្អែកថ្ងៃសៅរ៍អត់មានឃើញគេជូនគេជុំគ្នាគេផឹកឯនោះគ្រូ ừ, Son xe nghĩ ngày sáu bà nè Anh à, nghĩ ngày sáu của ổn Nghĩ chầm ơn ngày tích bà nè Anh tích của ổn Nghĩ chầm ơn ngày chọc chôm bà nè Rồi chọc chôm người ta Mai á xong tối mai ó lui rồi linh Thầy chun mà anh đọc mớ nó lâu chụp bẹ cái tiết nó mày À lâu cắt xong chơi ខ្ញុំកាត់ចិត្តសុំលុយម៉ែខ្ចីលុយ100000ទៅពេញវិញ ហើយចាំមើលបើប្រាក់ខែសងអស់លីងមកម៉ែអស់លីងសំទោសម៉ែឆ្នាំនេះអត់ត្មងថាមកពីពេញមកគឺច្បាស់តែច្បាស់ចេះតែមកជូនម៉ែមកប៉ុណ្ណោះណាពួកនោះវាបែកយូរវាហៅទៅយោមកកាប់មុខនឹងនឹងទៅពាក់គេទៀតឥឡូវខ្ចីដល់100,000ហ្នឹងណាម៉ែយាយនេះក៏គិតអើអញខំមកញឹមស្មើបានអស់អាលុយនឹងទៅទៀតញោមមើលអាហ្នឹងឯងសបាយសបាយស្រាប់តែដល់ទៅពេលចេញពីកន្លែងហ្នឹងមក ផឹកស្វឹងអាលេអាឡែនោះបុកឡានបុកម៉ូតូគ្រោះថ្នាក់មិនមែនសបាយទៅជាកើតទុកមែនទេញោមណោះណាញោមណោះចឹងគ្រាន់តែផ្ដាំពីនេះទៅដល់ស្រុកយើងថាពេលផឹកមិនខ្វះទេមិនយកអាភ្ជុំបិណ្ឌនឹងទៅផឹកទេស្មាជឿមិនខ្វះទេពេលផឹកនោះណាញោមណោះសៅអាទិត្យនេះនេះផឹកទៅខុសពីភ្ជុំបិណ្ឌអារបៀបទៅបនផឹកដែរ ប៉ុន្តែណាស់មិនអញ្ចឹងជុំបិណ្ឌក៏ផឹកចូលឆ្នាំក៏ផឹកអ៊ំទូក៏ផឹកទៅការក៏ផឹកជប់លៀងក៏ផឹកអាបនបច្ច័យ4ក៏ផឹកដល់យូរទៅអាបនខ្មោចក៏ផឹកទីហើយដល់ហើយគេប្រាប់ណែតែគុណណាបនខ្មោចបើអត់អ្នកផឹកពឹងអាចារ្យអស់ហ្នឹងអត់មានយាមខ្មោចទេក៏មិនបានអ្នកផឹកនេះខ្មោចនឹងយាមហ៎ អីអរគុណគាត់អារឿងហ្នឹងមួយឲ្យខ្ញុំមែនទេខ្ញុំប៉ុន្តែយ៉ាងណានេះថ្ងៃហ្នឹងថ្ងៃបុណ្យបើតមបានល្អចប់ជុំហើយរួចពីជុំមួយអាទិត្យទៀតផឹកអីក៏ផឹកចោះព្រោះប៉ុននេះខុសពីប៉ុនផ្សេងផ្សេងប៉ុនចូលឆ្នាំរឿងមួយប៉ុនអំទូករឿងមួយប៉ុនជុំប៉ុនរឿងផ្សេងហេតុអី បន់ចូលឆ្នាំជាបន់សបាយមួយ គេហៅថាពេលនេះគឺជាពេលបង្អួតប្រពៃណីវប្បធម៌ចង់សារវ័នសារវ័នទៅ ចង់ឡាំលាវឡាំលាវទៅ ចង់ស្អីគេទៀតរំក្បាច់ក្បាច់ទៅចង់ rap rap ចង់ hip hop hip hop ទៅចង់ស្អីក៏ស្អីទៅ មែនទេញោមណាបោះអង្គុញចោលឈូងលាក់កសែងចាប់កូនខ្លែងបលែងកូនមន់គឺជាការជួបជុំគ្នាដើម្បីបង្កើតនៅការសបាយជាមួយគ្នា ហ្នឹងឯងចែកឲ្យដាច់ចឹងណាញោមប៉ុនស្រុកខ្មែរយើងចែកឲ្យដាច់ចឹងប្រពៃនេះទំនៀមទម្លាប់ចែកឲ្យដាច់ចឹងសបាយជួបជុំក្អាក់ក្អាយប៉ុនជុំបិណ្ឌមិនមែនប៉ុនសបាយទេហ្នឹងចែកឲ្យ ដាច់ប៉ុនជុំបិណ្ឌយើងនិយាយតែប៉ុនធ្វើប៉ុនឲ្យប្រែតមែនទេញោមញោមស្គាល់ប្រែតទេប្រែតស្គាល់ទេប្រែតប្រែតហ្នឹងសំស្ក្រឹតប្រែត ភាសាបាលីតាពេតៈដល់ភាសាខ្មែរតាអ្នកងាប់អញ្ចឹងទៅបន់ជុំបិណ្ឌកាន់បិណ្ឌទៅ ធ្វើបន់ជូនអ្នកស្លាប់ទៅហើយអ្នកស្លាប់យើងមិនត្រូវកាន់ទុកមែនទេញោមកាន់ទុកណា កាន់ទុកនោះណាណាអ្នកកើតទុកយើងនឹងអ្នកកើតទុកយើងទៅ ទៅកាន់ទុកឲ្យឯងមិនទៅកាន់ទុកទៅគិតទៅនាំគ្នាផឹកហើយតាសបាយណាជុំបិណ្ឌសបាយណាអញមកជុំនេះអស់ដៃហ្មងមិនមែនអស់ដៃបាក់ដល់ជើងទៀត ដបងមកទៅអស់ដៃមិនអស់ដៃអស់ដល់ជើងអស់ដល់ក្បាលអីចូលអស់អស់សบายសบายមែនតែនហ្មងញោមឲ្យយើងវាអត់ដឹងវាចែកអត់ដាច់អាប៉ុនហ្នឹងប៉ុនកើតຕົកតា5 10ថ្ងៃហ្នឹងមិនយើងនិយាយចាស់ចាស់មិនថា5 10ថ្ងៃហ្នឹងធ្វើឧទ្ទិសប៉ុនឲ្យប្រែតមែនទេញោមណាហើយអាត្មាសួរញោមដែរចុះញោមជឿតែមាន ប្រែតមកទេញោមថាជឿញោមខ្លះក៏ថាមិនជឿរឿងប្រែតនេះគេអត់ប្រឡែងមកទេ បើប្រែតនឹងគេប្រឡែងមកមែនម្លោះប្រែតខ្លះគិចមកស៊ីដនីលែងទៅវិញហើយពូពូអស់ហ្នឹងអត់មានបលិសអន្តរប្រវេសអត់មានចាប់បានប្រែតទេមែនទេញោមចាប់បានមនុស្សដែរប៉ុន្តែបើមកមែនប្រកាសជាអត់មាន ពេលត្រឡប់ទៅវិញទេ មែនទេញោមញោមញោមមើលមកលោកឯនេះទៅមើលទៅញោមឯនោះទៅវិញញោមឯនោះឃើញរាល់ថ្ងៃទេតា ជួនកាលក្តៅយូរយូរជួបគ្នាម្ដងតាបើសិនតែប្រែតហ្នឹងគេប្រឡែងមកមែនម្លោះប្រែតអត់ទៅវិញទេតែបើប្រែតហ្នឹងជាប់គុកក៏ប្រែតហ្នឹងមិនអាចយកបនបានដែរអញ្ចឹងប្រែតនេះអត់មាននៅកន្លែងណាទេ អត់មាន ណាប្រឡែងទេប្រែតនៅពេញដី គ្រប់កន្លែងទាំងអស់សិតតែប្រែតមែនទេញោមញោមដែលដែលលើលោកទេសរឿងប្រែតដើរដើរទៅត្រុកក្រោមផ្ទះអ្នកស្រុកអីអីដែលលើដែរ ប្រែតមាន4និយាយរឿងប្រែត4នឹងសិនចុះប្រែតទី1អូតូបជីវីប្រែតប្រែតនេះដើរទៅលិចដើរទៅហិតដើរទៅភ្លក់ដូចជាលមក់ខ្ទុះឈាមកំហាហ្នឹងមកពួកហៅថាពួកអូតូបជីវីជក់ជក់អមិនញោមដូចសំណោះប្រែតសម្បើមប្រែតទី2ហៅថាខុបបេបាសិកៈវន្តប្រែត ប្រែតមួយនេះស្រេកឃ្លានណាស់ដូចភ្លើងឆេះពីក្នុងចេញមកអញ្ចឹងក្តៅកហល់កាហាយស៊ីកាលណាហេវកាលហ្នឹងស៊ីកាលណាឃ្លានកាលហ្នឹងប្រែតទី3ខុបបេប៉ាសេកវណ្ដប្រែតមិញនិចឈាមតានហេកប្រែតខុបបេប៉ាសេកវណ្ដប្រែតទី3និចឈាមកនហេតប្រែតប្រែតឆេះពីលើដល់ចុងជើង សតតែភ្លើងសន្ធោសន្ធៅទាំងអស់ញោម ញាតិអូមដែលដែលលើលោកទេសរឿងប្រធេរៈព្រះមោគលានក្តីព្រះអឺប្រធេរៈផ្សេងផ្សេងចុះពីភ្នំកិច្ចកោតមកឃើញប្រែពងឆេះអីចឹងដែលលឺដែលលឺលោកទេសទេតាអត់ដែលលឺទេតើនៅមួយខែបានទេសអស់ចឹងហ៎បើធ្វើម៉េចបើរវល់ចឹង ចុះមកបិណ្ឌបាតនៅជើងភ្នំកិច្ចកូនអញ្ចឹងມັນឃើញប្រែតឆេះអញ្ចឹងទៅព្រះមុខលាននិងព្រះលក្ខណៈថៃអីអញ្ចឹងណាឃើញអញ្ចឹងមិនហ៊ានសួរគ្នាទេតែចាំសួររឿងនេះមុខព្រះសម្មាសម្ពុទ្ធទៅ សួរមុខព្រះអង្គទៅមិនព្រះអង្គសំដែងតែប្រែតនឹងត្រូវភ្លើងឆេះនឹងកម្មចេះចេះចេះចេះចេះចេះចេះចេះចេះចេះហើយចេះចេះហើយចេះចេះចឹងបានន័យថាប្រែតនឹងនិច្ឆាមតនហេកនហេតកាប្រែតនឹងឆេះពីលើដល់ក្រោមឆេះ ញញួរធ្លាក់មកត្រូវក្បាលហើយ បែកហើយគុំចូលវិញហ្នឹងប្រែកមកពួកវេទនារហូតញោមពួកទី4ប្រតតោបជីវកៈប្រែតប្រែតនេះ គឺអត់បានអីស៊ីទេតែចាំទទួលផលអំពីញាតញោមជាសាច់ញាតឧទ្ទិសឲ្យញាតញោមហ្នឹងឯងប្រែតទី4ហ្នឹងឯងចាំទទួល បុណ្យដែលញាតញោមជាសាច់ញាតឧទ្ទិសឲ្យឲ្យតែឧទ្ទិសឲ្យកាលណាបានកាលនោះឧទ្ទិសឲ្យកាលណាបានកាលនោះអញ្ចឹងបើប្រែត3ខាងដើមណាដូចជាប្រែតអូតូបជីវីអត់បានទេត្រូវដើរលិតដើរខាកកំហាក់គេស្ដោះមកសទុះឃើញបាត់ឈឹងញាតិញោមមកសទុះបាត់ក្រៀមបាត់វាលិតណាប្រែតនោះប្រភេទប្រែតនោះប្រែតនោះខ្លះទៅកើតទៅក្រុមប្រគុណគេហ្មងញោមប្រែតនោះ គេបតោបងមកហាមាត់ចាំត្រង់ប៉ិនអត់ដែលឆ្អែតទេវេទនារហូតខ្ទុះឈាមអីគឺនៅក្រាលវាលបានទេវាលិតវាភ្លក់អស់ហើយនឹងហៅថាអូតូបជីវីប្រែតមួយនេះដែលខ្មែរយើងគិតថាប្រែតអស់ហ្នឹងដែលអាចទទួលយកបាយបិណ្ឌបានឃើញទេញាតិញោមអញ្ចឹងបើបោះទៅក្រៃលោបាន លិតខ្លះអាហ្នឹងគេយល់អញ្ចឹងហ៎ប៉ុន្តែបើថាឲ្យឲ្យបាន ប្រែតនឹងស៊ីតែម្ដងឲ្យផុតពីប្រែតហ្មងអត់ទេ ពាល់តែបរិត្តតោបជីវិកៈប្រែតនេះត្រូវធ្វើតក្កណានុបទានឧទ្ទិសឲ្យគាត់ញញោមអើយញញោមចឹងប្រែតទាំងអស់ហ្នឹងណាគេអត់ប្រឡែងទេមករាល់ថ្ងៃមករាល់ថ្ងៃហើយបើចាំគេប្រឡែងមួយឆ្នាំ5 10ថ្ងៃចុះបើអាឡ័យតែជាប់ទូរស័ព្ទ Facebook អីផងអត់មានបានរកណាអត់ទេ ដល់ម៉ោងក៏យកទៅវិញយកទៅវិញទៀតអត់ទេរាល់ថ្ងៃចាំយើងរាល់ថ្ងៃអញ្ចឹងហើយបានយើងត្រូវធ្វើប៉ុនហ្នឹងមិនមែន ធ្វើតែប្រជុំបិណ្ឌទេប៉ុន្តែបើមានអាជំនឿមួយជំនឿជំនឿតាមរបៀបព្រំមាញ់នោះគឺទាល់តែថាធ្វើឲ្យចំរណូចភក្តបុត្រខែងងឹតនឹងឯងព្រោះមួយឆ្នាំវាងងឹតជាងគេ15រោច100 200 15រោចភក្តបុត្រហ្នឹងងឹតជាងគេ ហើយក៏ ចង់ឲ្យក្មេងហ្នឹងវាជ្រះថ្លាក្មេងហ្នឹងវាតក់ស្លុតឲ្យក្មេងចេះរកបនបាបប្រាប់ថាគេប្រឡែងប្រែតមកទៅហោទៅវត្តទៅអីចឹងទៅគ្រប់7វត្តទៅណាហើយបើដល់គ្រប់7វត្តម៉ែឪបានហូបហើយឃើញទេញាតិញោមញាតិញោមมันសំខាន់លើ7វត្តទេឮទេញាតិញោមมันសំខាន់លើ7វត្តទេ សំខាន់ធ្វើឲ្យរាល់ថ្ងៃឲ្យញឹកបំបាន មួយថ្ងៃម្ដងមួយអាទិត្យម្ដងឲ្យញឹករាល់ថ្ងៃទុំធ្វើតាមអារម្មណ៍នឹកឃើញផ្លែតផ្លែតធ្វើមួយឆ្នាំធ្វើរួចពីហ្នឹងក៏អត់ទៅហើយយើងប្រហែលមនុស្សផងគង់បាយមួយថ្ងៃ3ពេលចោះប្រែតញោមមែនទេញោមអត់ប្រែតប្រងហូបមួយឆ្នាំម្ដងនឹងហ្មងប្រហែលមនុស្សមួយថ្ងៃ3ពេលនៅឆ្លៀតបាយកកកដាត្រីទៀតណា ចុះមនុស្សប៉ុណ្ណឹងហើយចុះមុំប្រែតហ្នឹងប្រងមួយឆ្នាំមកគាត់តែម្ដងនឹងហ្មងហើយបាត់ឈឹងហ្មងអត់ទេអញ្ចឹងបញ្ជូនបនទៅរាល់ថ្ងៃញាតិញោមដែលលើលោកសតយៈថាវរិវហាបរាបរិពោរេទិសាការ៉ាំងទេទឹកណាព្រៀបសមុទ្រព្រៀបសាកយ៉ាងណា គួបង្ហូរទឹកហ្នឹងចុះទៅខាងក្រោមឯណោះអ្នកដែលចាំទទួលផលដូចអ្នកដែលចាំទទួលទឹកហូរអញ្ចឹងហេញាតិញោមតាមណាទាយីការណាំងឧទ្ទិសេអ្នកគឺតាមរយៈញាតិញោមអ្នកធ្វើ មែនមែនញោមយល់ទេមានប្រែតមួយទៀតខ្មែរនិយាយរឿងប្រែតអស់ព្រោះប្រែតខែប្រែតយើងនិយាយប្រែតព្រោះកុំឲ្យខ្លាចកៃលុកទៅប្រែតណាញោមណា មានប្រែតមួយទៀតប្រែតមួយប្រភេទហ្នឹងគឺជាប្រែតដែល មានមិច្ឆាទិដ្ឋិយល់ខុសបន្តិចកូនមាន3នាក់ កូនប្រុស2កូនស្រី1អ្នកអាកូនប្រុសពៅហ្នឹងញោមឲ្យតែជួបព្រះមោគលានជួបព្រះសារីបុត្រឬភិក្ខុសង្ឃមុនបិណ្ឌបាតកូនហ្នឹងតែងតែឆ្ពោះទៅកាន់កន្លែងលោកថ្វាយបង្គំម៉ែនិងឪនិងបងប្រុសហើយនិងប្អូនស្រីបងស្រីនេះអត់រីករាយទេដោយយល់ថាពួកអស់នឹងអត់មានការងារអីធ្វើទេតនេណាគេខំប្រឹងមួយថ្ងៃមួយថ្ងៃ សឹងតែរកអីហូបមិនបាន តែលោកអស់នេះខ្ជិលហ่ะដៃស្អាតមុខស្អាត កាន់តែឆ្នាំងដើរសុំគេទេពួកអស់ហ្នឹងខ្ជិលហ่ะកុំទៅថ្វាយគុំណែយល់អញ្ចឹងហ៎ញោមញោមដូចរាល់ថ្ងៃអញ្ចឹងគេយល់អញ្ចឹងបដើបដើហើយរាល់ថ្ងៃហ្នឹងណាញោមញោមគេថាពួកហ្នឹងគឺទៅបង្ហិនបាយហើយដោយអាត្មាអីហ្នឹងគេថាសើបង្ហិនបាយហើយ ចុះបើហូបបាយអាណាឲ្យទៅបង្ហិនគល់អុសណាញោមណាតែបើសិនហូបបាយទៅបង្ហិនគល់អុសអត់អីទេបើហូបបាយមិនឲ្យអស់បាយគេថាត្រូវតែមិនខុសស្អីមែនទេញោមណាប៉ុន្តែគេថាខ្ជិលដូចគាត់និយាយយ៉ាងខ្ជិលដល់ពេលយូរយូរទៅហាមកូនណាកូនឯងណាម៉ែនឹងឪផ្ដាំបើឃើញអាលោកតងោលតងោលអស់ហ្នឹងណាម៉ោនឹងគុំទៅថ្វាយអង្គម ព្រោះពួកអស់នេះគ្មានផ្ដល់ប្រយោជន៍អីឲ្យយើងទេណែប្រាប់អញ្ចឹងឯងញោមដូចរាល់ថ្ងៃនឹងដូចណាស់ញោមដូចណាស់លោកឥឡូវវាមិនល្អទេ លោកឥឡូវខូចខូចណាលោកឥឡូវខ្ញុំឃើញតាម Facebook ហើយខូចខូចណាលោកឥឡូវមិនដូចលោកកាមុនសោះគាត់ថាអញ្ចឹងអត់ដូចសោះហើយអាត្មាក៏បង្ហើទៅតាមវិញថា ថ្មទទួលស្គាល់ថាអាត្មាអត់ដូចលោកកាមុនទេមែនអត់ដូចមែនព្រោះលោកកាមុនសុគតអស់ទៅហើយអាត្មានេះលោកជួនកាកដាថ្មីទៀតតាមែនទេញោមណាកើតក្រោយគ្រាប់ផ្លោងតាមិនខ្ចីមកអាពេលផ្លោងទៀតខ្លាចងំចាំ85មកហ្មង អាឆ្នាំ77 73ខ្ជិលមក អូបើមកកាលហ្នឹងមកស៊ីដនីអីមួយញាតិញោមអស់បាត់ដែរបានខេងការូអីគេបាត់ដែរមិននៅហលម៉ានអីទេមែនទេញោមប៉ុន្តែកាលហ្នឹងមិនមកហើយគាត់ថាវាអត់ត្រូវលោកចេះចេះថាត្រូវញោមយល់អញ្ចឹងក៏ត្រូវដែរប៉ុន្តែ សាសនាពុទ្ធណាតាំងនៅបានណាបើសិនជាអត់តែលោកសង្ឃមួយយ៉ាប់ហើយមែនទេញោមយ៉ាប់ហើយ សង្គមខ្មែរយើង ដូចគ្នាពុទ្ធសាសនាឥឡូវដើរកសាងវត្តទាំងអស់ពហិស្អាតសាលាឆានស្អាតដកតលោកចេញបាត់ពហិហើយនឹងសាលាឆាននឹងក៏យ៉ាប់ដែរមែនទេអូតើសង្ឃឹមអាចារ្យមកជួយយាមវត្តគាត់មានប្រពន្ធគាត់យាមដែរមែនទេញោមណោះអូតើសង្ឃឹមយាយជីមកយាមចែកដីញោមឲ្យដេកចាំមកចៅគាត់មកកកោកមកតើតែលោកហ្នឹងហើយកាលសម័យនោះសម័យបរាំងក្តី កុំមកបាន លោកសម័យនោះ ឡើងតវ៉ាព្រុសប្រាស់រឿងអសរកុំអីនោះយើងវាជាប់បាត់ទៅហើយមែនទេញោមណោះទៅជាអសរបារាំងបតកក្បាលចុះឡើងឡាតាំងអីដូចអសរនៅវៀតណាមហ្នឹងមែនទេញោមប៉ុន្តែយើង ណាស់កានឹងលោកណាញោមអូហឺលយណាស់ហឹមហឺហឺបើញោមញោមដែរស្គាល់លោក គ្រូអាចារ្យហែមជាវហ៎ ដូចអាត្មាដែរមានតែស្គាល់ណាប៉ុន្តែយើង អានសភៅមែនទេញោមណោះអានសភៅឃើញរូបលោកគ្រូអាចារ្យហែមជាវនេះ តស៊ូណាស់សម័យបារាំងញោមខ្លាចគេបំបិតអសរខ្មែរនឹងក្នុងវត្តអូមិនបានទេហើយលោកអ្នកទេទេម្ដងម្ដងគេផ្អើលញោមប៉ុន្តែសម័យនោះមិនមែនមានស្អីទៅទេអីហឹកហាក់ដូចឥឡូវសម័យនោះបើតាទេ លខោនឯងលេងលេងបើតាលោកទេសលេងទៅមើលលខោនមកមើលលោកទេសម្ដងអូលួយណាស់អញ្ចឹងបាទអាត្មាមិនកើតកាលនោះកុំអីនោះគេភ្លុកទឹកភ្លុកដីសម្បើមណាបើប៉ុន្តែបេះដូងលោក គ្រប់អង្គហ្នឹងត្រូវពង្រឹងគ្រប់វត្តទាំងអស់សម័យនោះពង្រឹងគ្រប់វត្តដើម្បីឲ្យលោកបរៀនអសរខ្មែរគ្រប់វត្តទាំងអស់អ្នកសួរតាតាហ្នឹងបែបតន់ណាមែនទេញោមហ្នឹងហើយចង់ឲ្យចេះអសរបញ្ជូន កូនប្រុសទៅនៅវត្ត ហើយលោកចេះប្រមាណលោកបរិញ្ញាទាំងអស់កខហ្នឹងមិនមែនបរិញ្ញាចឹងឯងបរិញ្ញាណូម៉ូអីចឹងទេឲ្យវាចេះអសបើមិនចឹងខាងក្រៅរៀនភាសាបារាំងអស់ហើយមែនទេញោមពឹងស្រីស្រីអត់សូវបានរៀនទេម៉ែហើយឪមិនឲ្យកូនស្រីរៀនទេព្រោះមិនបាច់ប្រឹងរៀនទេ កូនអើយបវលចក្រានមិនជុំមកដែរហ្នឹងទោះរៀនដល់ណាក៏នៅដល់ប្រពន្ធគេទេកូនអើយគ្មានទៅឡើងប្តីគេទេ ចឹងបាច់រៀនទេតែប៉ុណ្ណឹងវានៅលើកូនប្រុសវត្តនឹងប្រឹងគ្រប់កន្លែងទៅបានបរាំងចាប់លោកអាចារ្យហែមជាវនឹងទៅ កោះតឡាយទៅ មែនទេញោមតាមកម្ពីខ្លះថាទៅស្លាប់នៅកោះតឡាយប៉ុន្តែកន្លែងមិនកម្ពីសភៅខ្លះថាស្លាប់កោះតឡាយប៉ុន្តែមានអាសភៅខ្លះទៀតក្នុងទស្សនាដែរគេថាមិនស្លាប់នៅកោះតឡាយទេបរាំងចងផ្អកកំពង់ស៊ីម៉ាំងកប៉ាល់សគុតនៅកំពង់ស៊ីម៉ាំងកប៉ាល់មិនចឹងញោម កលាហោមទេមែនទេមែនកលាហោមទេរឿងផ្សេងកលាហោមចាស់ហែមជាវញោមរឿងចាស់ហែមជាវផ្សេងតើហ្នឹងហើយកលាហោមគង់រឿងផ្សេងញោមអញ្ចឹងឯងក៏មកបានលោកតាហើយឥឡូវហ្នឹងបើយើងថាហេលោកឥឡូវអត់ទេលោកឥឡូវមានតែប្រយោជន៍ឯងខ្ជិលខ្ជិលអត់មានរស់ស៊ីអីថាត្រូវឲ្យគ្នារស់ស៊ីអីខ្ញុំបើរស់ស៊ីមកបួសរស់ស្អីមែនទេញោមណោះណែញោមណោះអូបើរស់ស៊ីបានស្មានតែញោមមកជួបលោក បើមកដល់ស្មាននេះអីអាឡៃជាប់បេះប៉មកឡៃជាប់រុញនោះតុកកាហ្វេតុកអីនោះអាឡៃរស់ស៊ីដែរនោះមែនទេញោមនៅវត្តស្រុកខ្មែរចឹងដែរបើតើឲ្យលោករស់ស៊ីបានរត់តូលដប់រត់អីពេញតែពេញនោះហើយដូចអាត្មានៅប្រាសាទនេះខ្មៅអី300មកកកោកដែរតា ប្រឡែងចូលរោងចក្រតែ100ទៅធូរមែនទេញោមណា ទៅរោងចក្រនេះឯងទៅអារោងចក្រដេស្បែកជើង100អង្គទៅហើយសល់100ទៀតទៅរោងចក្រដេឲ្យយឺតទៅ ហើយសល់100ទៀតលក់កឆែតលក់អីមុខវត្តនេះតគួនអីនេះបំយកទៅណាអស់មែនទេញោមណាបើវិញអញ្ចឹងវាអត់ធ្វើអីទេប៉ុន្តែ ធ្វើខ្លួនឯងជានិមិត្តរូបសម្រាប់ញាតិញោមបូជាពុទ្ធសាសនាហើយត្រត្រង់អសរសាសសិលសាសបព្វធម៌ផ្សេងផ្សេងឃើញឥឡូវជុំបិណ្ឌរត់មកវត្តចូលឆ្នាំរត់មកវត្តហើយមកដល់វត្តហ្នឹងអត់មានអីអួតគេទេរាល់ថ្ងៃនេះមកដល់វត្តហ្នឹងអួតតែរឿងសម្លៀកបំពាក់ប្រពៃនេះតែប៉ុណ្ណោះ រួចតែខែមន់សន្និដៅហ្នឹងហើយគឺខោអាវគេធម្មតាទៅហើយមិនអញ្ចឹងហ៎ញាតិញោមពាក់ខោអាវហ្នឹងដែលញោមណា ទៅពៀលនីពៀលនីកម្មាស្អាតឯងអង្គុយលេងបៀតដែរបើពៀលនីទៅអង្គុយលេងបៀចប់ហ៎តែតាពៀននេះគេទៅវត្តហើយគេស្លៀកហូលស្លៀកប្រមុខអីគឺគេប្រកាសជាទៅប្រពៃពិធីសាសនាអីមួយហើយដើម្បីអួតទាំងអស់គ្នាថានេះជាប្រពៃណីវប្បធម៌របស់យើង មែនទេញោមណាណាញោមណា ហើយបើអត់មានវត្តទៅអួតឯណាស្លៀកពាក់អញ្ចឹងអញ្ចឹងទៅចូលកន្លែងឯណាមើលចូលកន្លែងណាកន្លែងផឹកស៊ីក៏វាមិនសមក្លៀកស្លៀកក៏អាវប្រពៃនេះអង្គុយផឹកក៏ដូចអត់សម មែនទេញោមណោះហើយបើស្លៀកអាវអាចារកប៉ៅ4ទៅអង្គុយដកមេក៏ដូចអត់សមវាអត់សមមែនទេញោមហើយបើពៀននេះអញ្ចឹងពៀននេះអញ្ចឹងទាំងអស់គ្នាទៅអង្គុយវាយបៀមើលទៅដូចអត់សមអត់ទំនង តាល់តែស្លៀកពាក់ស្អាតអញ្ចឹងចូលមកវត្តអញ្ចឹងកន្លែងវត្តហ្នឹងកន្លែងត្រូវបង្អួតប្រពៃណីវប្បធម៌ហើយមែនទេញាតិញោមប្រពៃណីវប្បធម៌វានៅត្រង់ហ្នឹងឥឡូវនេះប្រហែលថ្ងៃហ្នឹងចង់ឲ្យស្លៀកពាក់ហ្នឹងមិនចង់ស្លៀកផងកូនចៅយើងក្រោយក្រោយនោះចេះតែបខំពេកផងបានស្លៀកនោះខ្លះស្លៀកប៉ុណ្ណឹងដល់ផ្ទះបោះឲ្យព្រុសធុញចង់ងាប់ឃើញទេញោមប៉ុន្តែយើងគិតមើលបើសិនជាយើងមិនមានវត្តអារាមបខំឲ្យ មិនមែនវត្តប្រខំទេប៉ុន្តែកន្លែងហ្នឹងត្រូវតែទៅស្លៀកចឹងហ៎ឥឡូវហ្នឹងវាផ្ទុយខ្លះខ្លះទៅវត្តមិនមែនស្លៀកអាហ្នឹងគេស្លៀកអាធម្មតារបស់គេនោះហើយស្លៀកទៅចូលវត្តឲ្យដល់លោកសឹកញឹកថាលោកខូចលោកឥឡូវសឹកដួសសឹកសឹកណា បែបឃើញស្រីស្រីស្អាតណាចាឯងមកមកស្លៀកនៅវត្តដល់ខ្សឹបខ្លះ មែនទេញោមឥឡូវបើស្លៀកពាក់របស់ញាតិញោមសពុតឯរបស់ញាតិញោមស្អាតធម្មតារឿងរបស់ញាតិញោមប៉ុន្តែណាស់មិនអញ្ចឹងទៅដល់វត្តទាញលោទាញក្រោមទាញលើទាញក្រោមម៉ែគេហៅថាអូនមិនអង្គុយអង្គុយមិនម៉ែបើតឹងចង់ងាប់អានេះក៏គិតក្នុងចិត្តទេចុះបើតឹងឆ្លៀកងាប់វិញ ថាចឹងល្មងចុំស្លៀកអាធូធូមកបើអង្គុយមិនកើតទេមកទៅស្អីឥឡូវនេះមែនទេញោមហើយថាចឹងគេដឹង លោក ជួនកកដាហ្នឹងលោកមាត់អាក្រក់អាចទៅមិនបើក៏ថាអញ្ចឹងវាត្រូវមកបើឯងបើអញ្ចឹងស្លៀកអាធូមកស្រួលអង្គុយណាគេបខំឯងអំឡឹងអំឡឹងមែនទេញោមហើយបើមិនជឿយើងឧទាហរណ៍អាត្មា ញោមមកប្រគេនឹងខាននៃហីលីសមកអញ្ចឹងអាត្មាបិទភ្នែកអញ្ចឹងសង្រួមបើញោមសុខសប្បាយគេហុចប្រគេនមកយើងអាឡ័យតែនៅសង្រួមអញ្ចឹងគេថាលោកឆ្លើយខំទៅពីណាពីណីទៅដល់កំអើអើយមើលមុខឯងបន្តិចមុខឲ្យទៅយោមលោកហឹមខុសទៀតហ៎ខុសទៀតហ៎ ចាប់ដល់ខំបើកភ្នែកមើលញោមញោមអញ្ចឹងអូញោមខិតមកមុខមកបើខិតមុខអូញោមអូខិតមុខលោកភ្នែកអាលៀមឃើញគេស្លៀកខ្លែងបានមើលភ្នែកឲ្យកឡង់ឡង់អាបិទក៏ខុសអាបើក៏ខុសចឹងអត់ទេឥឡូវនឹងផ្ដាំកូនចៅថ្មកូនសិស្សទាំងអស់បើដឹកគុណឯងគ្រប់អង្គរៀនហើយទៅនៅស្រុកវិញធ្វើសក្កិចវត្តណាក៏ដោយបើគេចូលវត្តយើងក៏មិនភ្នែកបើកត្មងនោះ ព្រោះនេះផ្ទះយើងឯងមែនទេញោមហើយតែមកផ្ទះអាត្មាអឺអាហ្នឹងអាត្មាមើលហើយផ្ទះអាត្មាតាអាត្មាមើលចឹងណាគេលុបមុខខំចកើយខំអីចឹងដែរគេលុចស្រាំងតិចអីខ្មុំតិច អីក្តៅអីចឹងដែរចេះមើលចុះមើលហើយក៏មកមកមកប្រកាន់ផ្ទះអាត្មាមែនទេញោមតែឯងគាត់មកស្លៀកតណាតណីទៅបើណាស់តែស្លៀកមកចឹងហើយគ្នាបថុជជនមិនមែនព្រះអរហន្តណាញោមមែនទេញោមដល់ ចឹងប្រពៃនេះស្លៀកទៅសពុតល្អអាវល្អស្លៀកទៅ ណាគេខាត់ហើយតែប៉ុណ្ណឹងពីរថ្ងៃមកក៏ស្លៀកអាបោះញាតិញោមអីធ្វើម៉េចក៏រឿងបោះញាតិញោមទៅមែនទេញោមណាណាញោមណាចឹងត្រឡប់មកវិញកុំឲ្យឆ្ងាយពេកបនចូលឆ្នាំគេរំវងសារវ័នឡាំលាវបោះអង្គញចោលជូបនជុំមិនមែនបនសបាយផឹកទេ គឺបនកាន់ទុក5 10ថ្ងៃហ្នឹងសង្វេកតក់ស្លុត បុណ្យកើតដោយសារអីកើតដោយហេតុ3យ៉ាង ទី1សង្វេគោឃើញទេទី2ទេសចរតាទី3បសាតោរាប់បញ្ជាគ្នាទៅវិញទៅមកបសាតោមុនសិនហើយសង្វេគោហើយទេសចរតាបសាតោស្មើនឹងជ្រះថ្លាឃើញទេញោមញោមសង្វេគោតក់ស្លុតកើតបុណ្យនឹងដោយតក់ស្លុតរុនធុតញោមអើយ រន្ធត់រឿងអីរឿងថត់ណាស់ខ្ញុំវាម៉ែខ្ញុំឪខ្ញុំគាត់ស្លាប់បាត់ហើយកាលដែលខ្ញុំ មិនទាន់ដឹងខ្យល់អី មិនដឹងថាម៉ែខ្ញុំឪខ្ញុំគាត់ធ្វើបាបអីខ្លះដើម្បីចិញ្ចឹមខ្ញុំ បាបទាំងអស់នោះឥឡូវនេះប្រហែលជាជំរុញឲ្យគាត់ទៅកើតទីដល់ថោកទាបឬបើអញ្ចឹងទេខ្ញុំមាន តែឆ្លៀត ដើម្បីបំពេញតក្ខណានុពទានទិសឲ្យគាត់សង្វេកណាស់ព្រោះខ្ញុំមិនមានអីឲ្យដល់គាត់ មានតែ បុណ្យនឹងឯងជាកម្លាំងដើម្បីជូនដល់គាត់សង្វេកទេញញោមសង្វេកទេសង្វេកមួយទៀតសង្វេកខ្លួនឯងនេះសង្វេកអ្នកស្លាប់មួយ សង្វេកខ្លួនឯងនេះខ្លួនខ្ញុំនេះយប់ថ្ងៃថ្ងៃយប់ឥឡូវចាស់ហើយ មិនដឹងត្រូវទៅវិញពេលណាម៉ោងណាវេលាណាទេ មែនទេញោមណោះចុះបើសិនតែខ្ញុំទៅបាត់ទៅវាអត់មានកុសលអីសោះខ្ញុំទៅណាចៃដនខ្ញុំទៅប្រែតដូចគេពឹងអាណាឥឡូវនេះសង្ឃឹមដល់ណា សង្ឃឹមកូនណោះបើកូនស្រុកខ្មែរក្រែងលោបាន គេទៅវត្តចុះបើកូនស្រុកកាកៀងនេះគិតមិនវាមិនដឹងជុំបិណ្ឌផងណាមែនទេញោមណោះ ហេងសយឯងប្រឹងដោយសារកូននោះប្រែតឯនោះចឹងមួយនេះដែលសង្វេកនេះសង្វេកខ្លួនឯងនេះចាស់ហើយថ្មិចបើកបើកថ្មិចភ្លេចខ្លួនមួយផ្លែតជ្រាមកបៀតជ្រៀតជ្រែកសង្ខារភ្លេចមុខភ្លេចក្រោយខ្សោយចាំធម្មតាកាយរូបសញ្ញា ផ្ដាល់កាយរូបសង្ខារផ្ដាល់សញ្ញាប្រាប់រសៀលជីវិតពិតអស់សដង គុតគ្មាន ផ្លូវនឹងរត់រួច ផុតពីស្លាប់ក្នុង នាមអ្នកដើរបើមិនប្រញាប់ ក្តីស្លាប់មកដល់សល់អីអាងបានអត់មានអីសល់ទេមែនទេញោមមែនទេញោមរងថ្ងៃហ្នឹងបានតែចេះតែកេះអញ្ចាំងបានលុយពីអាទិត្យម្ដងទេនោះតែរួចដល់ពីហ្នឹងចប់ហើយអស់ហើយមែនទេញោមណោះងុំស្គាល់អញ្ចាំងណាតែកេះបានហ្នឹងស្គាល់ច្បាស់ហើយចេះហ្នឹងថាគ្រាន់បើជាងគេខ្លះខ្លះអត់មានអីតកេះបានទេអញ្ចឹងបើបានអញ្ចឹងសង្វេកតោះណា ចំណែកដែលត្រូវបានហ្នឹងគួរលៃលករពេលវេលាសម្រាប់ ជីវិតខ្លួនឯងផងណាញោមណាសង្វេកមួយទៀតសង្វេកគិតថាសង្សារវត្តនេះវាវិលទៅវិលមកកើតចាស់ឈឺស្លាប់ ជួបព្រាត់ព្រាត់ជួបជួបព្រាត់ព្រាត់ជួបបើមិនបំពេញកុសលទេតើជីវិតខ្ញុំត្រូវជួបអីព្រាត់ព្រាត់ឲ្យជួប ប្រមាណលាដងទៀតមែនទេញ៉ែញោមចំណុចទី3ទេសចរតាប្រព្រឹត្ត អំពើជាកុសលណាញោមណាបំពេញល្អបុណ្យនឹងកើតតាមរយៈការធ្វើទានហៅថាទានអ្នកមយៈបុណ្យសម្រាប់អំពីការរក្សាសិលហៅថាសីលមយៈឃើញទេភាវនាមយៈបុណ្យកើតអំពីការចម្រើនភាវនាអបជាយនៈមយៈបុណ្យកើតអំពីការគោរពអោនលំទោនថ្វាយអង្គម បត្តេទានមយៈបនកើតពីការចែកចែកចំណែកបនដល់អ្នកដែលអញ្ជើញមកហើយណាបត្តានុមោទនីមយៈបនសម្រាប់អំពីការអនុមោទនីធម្មទេសនាមយៈបនសម្រាប់ពីការទេសនាធម្មសវណៈបនសម្រាប់អំពីការស្ដាប់ធម៌ឃើញទេតថុជុកម្មមយៈបនសម្រាប់អំពីការធ្វើ សមាទិដ្ឋិត្រង់ចឹងហើយបាន ផ្លូវណាដែលយើងអាចធ្វើបន់បានធ្វើទៅគ្មានអ្វីជាកម្មសិទ្ធិយើងផ្ដាច់មុខទេ មែនទេញោម70 80ឆ្នាំ90ឆ្នាំបោះចោលហើយទៅអស់ហើយទៅហើយទៅនេះណាខោអាវប៉ុណ្ណឹងយកទៅបានទៀតញោមអស់ហើយកាតប្រមាណដែលញោមបានធ្វើដាក់ឈ្មោះញោមមានកាតមានអីហ្នឹងអត់បានយកទៅទេណាញោមពាក់បានតែកាតមួយឯងកាតបុណ្យហើយបើអាចបានមួយទៀតកាតបាបតែប៉ុណ្្នឹងឯង បើដល់បាបច្រើនហុចកាតនឹងឲ្យទៅអូគេមើលមើលយាយប៉ែនេះ ប្រែតឯកូនរក់បែគេហុចកាតមើលមើលកាតចុចលេខកូដមើលអូយាយប៉ែកនេះកបីហ៎ចឹងរុញទៅកបីដោះកបីប្រូឃើញទេញោមអូមើលតប៉ែកនេះងាប់មួយថ្ងៃមួយថ្ងៃគិតទៅពិផឹកក៏ផឹកលបែងក៏លបែងមានប្រពន្ធមួយហើយតមានមួយទៀតអីអាតប៉ែកនេះខូចណាស់អើក្នុងឆ្នាំងផ្ទះហ្មងនោះដាក់លោកនៅហ្នឹង ហ៎យាយញោមដល់អាទៅចាំអាកន្លែងប៉ុនហុចអាកាតប៉ុនហ្នឹងឲ្យហីលោកយាយល្អតាចុចចុះចុចឡើងអូសិលសុំដែលខានអំពើល្អធ្វើរហូតទោះបីនៅអូស្ត្រាលីនៅឆ្លៀតផ្ញើលុយទៅស្រុកខ្មែរធ្វើវត្តទៀតហីយាយប៉ែកនេះគ្រាន់បើពីចុះអ្នកក្រវេទនានៅស្រុកខ្មែរក៏គាត់នឹងធ្លាប់ឲ្យអើចឹងឲ្យទៅតាវតឹងល្មងនោះទៅតាវតឹងបាត់ទៅញោមមែនទេមែនទេញោម ណាវាអញ្ចឹងអញ្ចឹងកាតដែលយកទៅបានវាពីរកាតទេណាកាតស្អីស្អីរបស់ញាតិញោមហ្នឹងតាស្លាប់ហើយទុកហ្នឹងហើយគ្មានយកទៅបានទេមែនទេញោមអញ្ចឹងគួរបំពេញកាតប៉ុននឹងឲ្យវាច្រើនណាញោមណាប៉ុនបោកនឹងប៉ុនកុំបីបាន បាបនោះគួរបិទកុំបីបើមែនមែនមែនកុំមាក់ងាយតាប៉ុនមានប្រមាណតិច ធ្វើច្រើនក្រែងភ្លេចមិនចម្រើនសុទ្ធតាមរយៈបញ្ញាបប្រឹងក្របាន យូរទៅគង់ច្រើនពេញហារតីប្រៀបដូចក្អមដាក់លើក្បាលដំបូកភ្លៀងបង្អោខ្ជុកខ្ជុកជាអចិន្ត្រៃយ៍ដំណក់តក់តក់ជារៀងរាល់ថ្ងៃអាស្រ័យយូរទៅគង់ពេញបានណាញោមណោះចឹងសូមញាតញោមទាំងអស់ថ្ងៃនេះបាន ស្ដាប់អំពីចំណុចដែលនាំឲ្យវិនិច្ឆ័យហើយនឹងចម្រើនផងណាញោមណា ចឹងបរាភវសោតនឹងវិនិច្ឆ័យណាញោមកុំឲ្យ ទៅប្រែតខ្លាចកៃឡូទៅប្រែតហើយប្រែតនេះ មានណាលេងមកមានណាចាប់ទៅវិញទេឲ្យតែញោមធ្វើឧទ្ទិសឲ្យដល់គាត់ស្រាលនៃកម្មរបស់គាត់នឹងទៅកើតទីដ៏សំរុំហើយប្រែតនេះសុំបញ្ជាក់ប្រាប់ញោមថាញាតយើងមិនដឹងមួយណាទេ ទៅនោះហើយបើយើងអាចទៀងទេញាតខ្ញុំទៅឋានសួគ៌អត់ទេអត់ច្បាស់ចឹងទេណាញោម មើប្រែតជាញាតរបស់ប្របាទពំពិសាណាមិនមែនតិចជាតិទេ តាំងពី92កាប់នេះនោះច្រើនណាស់នៅតែតាមមករកអាហាររហូតយើងគិតមើលចឹងយើងក៏អត់មានតន់គិតថាញាតរបស់យើងតិចអ្នកដែរណាញោមអាណិតគាត់ពេលខ្លះគាត់ស្រឡាញ់យើងគាត់ខំធ្វើដើម្បីយើងគាត់ហ៊ានសម្លាប់សត្វចិញ្ចឹមយើងស្រាប់គាត់ទៅកើតប្រែបាត់ ហើយឯងស្លាប់មកជាតិទៀតគាត់ឯនោះកាលពីជាតិមុនម៉ែឯងឥឡូវគាត់នៅប្រេះតែឯងនេះបានម៉ែក្រោយទៀតលេងនឹកឃើញអាម៉ែកាលពីជាតិមុនបានមែនទេញោមម៉ែនោះនៅប្រែនគាត់ថាសម្លាប់មន់សម្លាប់ទាចិញ្ចឹមស្អីស្អីចិញ្ចឹមកូនឥឡូវកូនវាបានម៉ែមួយទៀតគេលែងគិតឯងអញ្ចឹងនៅប្រែតអញ្ចឹងទៅអញ្ចឹងវាអាចរឿងអញ្ចឹងអាហ្នឹងអាត្មាឧទាហរណ៍ទេអាច ប្រហែលប្រែប្របាទបំពិសាគង់ដល់92កាប់ហើយគង់ដល់មករគ្នាឃើញដើម្បីចាំយកប៉ុនពីគាត់ចោះប្រហែលយើងដូចគ្នាបញ្ជូនប៉ុនទៅมันខុសទេណាញាតិញោមណាបញ្ជូនបន្តទៅមិនខុសទេអញ្ចឹងសូមឲ្យញាតិញោមទាំងឡាយជ្រះថ្លាសាទរអនុមោទនា បំពេញបន់ភ្ជុំបិណ្ឌរបស់យើងរហូតដល់ចប់ចុងចប់ដើមសូមអនុមោទនាបាទបានហើយ1ម៉ោងហើយបើចាំលេខក្រោយចាំមកទេទៀត